សេចក្តីនៃរឿងហ្នឹងគឺក្នុងកាលនោះមានព្រះជា នៅក្នុងនគរពរិណស័យក្នុងដែនកាសីវិរិជាហ្នឹងជាអ្នកមានណាមានសម្បូរទ្រព្យច្រើន សម្បត្តិនោះក៏ច្រើន ពួកពលនឹងក៏ច្រើនសត្វពាហនៈនឹងក៏ច្រើនមានដែននគរនោះក៏ច្រើន ជាចំណោះ ហើយនឹងមានជំរុកមានឃ្លាំងនឹងពេញបរិបូរដោយទ្រព្យសម្បត្តិនឹងឯចំណែងព្រះជាទីខីតិក្នុងដែនកោសលគឺជាព្រះជាខ្សត់ខ្សោយមិនសម្បូរទេហើយទ្រព្យសម្បត្តិពួកពលពាណៈដែននិងទ្រព្យសម្បត្តិក្នុងឃ្លាំងក្នុងជង្រុកអីហ្នឹងមិនសម្បូរទេក្រខ្សត់ទេហើយ ក្នុងកាលនោះឯងគឺព្រះជាក្នុងនគរពរិណសីក្នុងដែនកាសីនោះក៏បានលើកតបដើម្បីមកច្បាំងជាមួយនឹងព្រះជាដែលខ្សត់ខ្សោយក្នុងដែនកោសលនេះដល់អញ្ចឹងព្រះជាក្នុងដែនកោសលនឹងបានពិចារណាដឹងថាយើងជាស្ដេចខ្សត់ខ្សោយពួកពលអីតិចតួចហើយព្រះជា ក្នុងនគរពរាណសីដែនកាសីនឹងជាជាព្រះជា មានទ្រព្យសម្បត្តិច្រើនមានពួកពលពាណៈច្រើនអញ្ចឹងព្រះជាក្នុងដែនកោសលជាបិតារបស់ព្រះបរមពុរិស័ទណាចឹងក៏ភៀសខ្លួនចេញអំពីនគរនាំអកំហេសីនេះចេញអំពីនគរទៅក៏ភៀសខ្លួនទៅ ចឹងព្រះរាជានៅក្នុងនគរពរាណសីហ្នឹងក៏បានមកក្រឹបអូសដណ្ដើមទ្រព្យសម្បត្តិពលពីអណៈជនបទទ្រព្យសម្បត្តិក្នុងជង្រុកក្នុងឃ្លាំងអីទាំងអស់រឹបអូសយកនគរយកដែនកោសលហ្នឹងទៅ ចំណែករាជាក្នុង ដែនកោសលនោះដែលពនាមទីខីតេនោះណាទីខីតេកោសលនោះក៏បានភៀសខ្លួនចូលទៅនៅនឹងនគរពរិទ្ធអស័យនឹងដែរប៉ុន្តែនៅខាងជាយចុងនគរនិងនឹងផ្ទះស្មូនឆ្នាំងហើយតុបតែងខ្លួននឹងជាប្រពាជក់មិនឲ្យគេមើលស្គាល់ទេហ្នឹងហើយក៏បាននៅជាមួយនឹងស្មូនឆ្នាំងហ្នឹងទេ ធ្វើជាអ្នកកំសត់ក្នុងកាលនោះអាកមហេសីហ្នឹងក៏បានទ្រង់គួនឡើងហ្នឹងណែស្មូនឆ្នាំងហ្នឹងក៏ក៏មានគួទៅគួហ្នឹងក៏ចាស់បន្តិចទៅក៏ចាញ់គួចាញ់ហ្នឹងគឺថាចង់ឃើញកងតបប្រកបទៅដោយអង្គ4សេនាប្រកបទៅដោយអង្គ4ហើយចង់សោយនៅទឹកលៀមប្រខណ្ឌ ដោយបានទូលសេចក្តីនេះ ដល់ព្រះស្វាមីដល់ព្រះជាព្រះជាក៏បានអង្វរថាតើយើងនឹងទៅបានសេនាបកបព្រះអង្គ4មកដោយបានទូលសេចក្តីនេះ ដល់ព្រះស្វាមីដល់ព្រះជាព្រះជាក៏បានអង្វរថាតើយើងនឹងទៅបាន សេនាបកបឯអង្គ4មកពីណាបើយើងក្រខ្សត់យ៉ាងនេះនោះហើយទៅបានទឹកលៀងប្រខណ្ឌឯណាដើម្បីមកសោយនឹងចឹងទៅហើយម៉ែសីក៏បានពោលថាព្រះអង្គហើយបើខ្ញុំម្ចាស់មិនបានឃើញ នៅសេនាប្រកបដោយអង្គ4និងទឹកលៀងប្រខណ្ឌសោយទេប្រកាសជាស្លាប់ហើយប្រកាសជាអស់ពីជនហើយព្រះរាជាក៏នឹករលឹកឃើញដល់បារោហិត ដែលធ្លាប់ជាសម្លាញ់ប្រោហិតរបស់ព្រះរាជាក្នុងអគរពរិយនិស័យណាទេដែលធ្លាប់ជាសម្លាញ់នឹងគ្នាពីមុនមកក៏បាននាំសេចក្តីនេះឯងទៅប្រាប់ដល់ប្រោហិតនោះថាយ៉ាងណាក៏យ៉ាងនឹងទៅឥឡូវហ្នឹងបើមិនទៅទេបើមិនជួយទេមហេសីនឹងអស់ពីជនក៏បានទៅជួបនឹងប្រោហិតរបស់ព្រះរាជាដែលជាបច្ចាមិត្តនោះក៏ប៉ុន្តែប្រោហិតទាំងចិត្តល្អចឹង ហ្នឹងចិត្តល្អនេះក៏ជាការសិក្សាពីរឿងពីរឿងចិត្តជាធម្មជាតិនឹងដែលយើងលំបាកដឹងណាស់ចិត្តរបស់មនុស្សណាទៀតនឹងអញ្ចឹងវាអាចមិត្តស្មោះត្រង់នឹងឯងមានការក្បត់ចិត្តគ្នាទៅតាមសភាពនៃនៃចិត្តដែលវាមានការវិចិត្រទៅដោយ សម្បយុទ្ធធម៌នឹងវាចិត្តទៅដោយបច្ច័យផ្សេងផ្សេងនោះវាអាចធ្វើឲ្យចិត្តនឹងឯងបដូរផ្លាស់ពីការស្មោះត្រង់ទៅជារឿងក្បត់គ្នាណាក៏ប៉ុន្តែវាអាចមានការស្មោះត្រង់ជាមួយនឹងមិត្តភ័ក្តិសម្លាញ់ឯងចឹងដែរទិភាពនៃចិត្តហ្នឹងគឺជានាមធម៌ដែលវិចិត្រទៅដោយបច្ច័យហើយគុណចាស់ញាតិញោមខ្ញុំតាណាខ្ញុំបាទក៏មានចិត្តក្នុងជីវិតរាល់ថ្ងៃ នឹងជាធម្មជាតិដែលមានការតាក់តែងទៅដោយ បច្ច័យច្រើនយ៉ាងដោយអារម្មណ៍ដោយសម្យុទ្ធធម៌និងក៏ដោយឧបនិស្សយបច្ច័យនឹងដែលអាចកើតឡើងទោះជាថាជាកុសលចិត្តក្តីជាអកុសលចិត្តក្តី និងជាវិបាកចិត្តដែលមានការប្រព្រឹត្តទៅដោយការឃើញរូបឬសម្លេង ធំក្លិនដឹងរសដឹងផតពៈក្តី សភាពនៃចិត្តទាំងអស់នោះជាទីតាំងនៃសតិរលឹករឿយរឿយទៅនឹងទាំងដែលជីវិតរស់នៅក៏ជាប់តាក់ទងនឹងចិត្តវិញ្ញាណនឹងដែរនឹងអត់មានជីវិតអីជាសត្វជាបុគ្គលជាតួខ្លួនយើងដើម្បីនឹងថាខ្លាំងខ្លាមមតំដោយខ្លួនឯងទេវាជាប់ចម្ពាក់នឹងចិត្តវិញ្ញាណនឹងបើចិត្តវិញ្ញាណនឹងត្រូវរលត់បាត់អស់ទៅ ជីវិតិន្ទ្រីនឹងក៏ត្រូវរលត់ត្រូវដាច់ទៅជាមួយនឹងចិត្តវិញ្ញាណនឹងដែរនឹងជាការសម្ដែងឲ្យឃើញថាវាអត់មានអីជាខ្លួនយើងផ្សេងអំពីចិត្តវិញ្ញាណដែលប្រព្រឹត្តទៅរាល់ថ្ងៃនេះទេដែលជាការរស់នោះនេះគឺជាការអប់រំចម្រើនបញ្ញាដើម្បីកាត់បន្ថយនៅលោភៈទុសៈមោហៈក្នុងជីវិតជាបណ្ដើបណ្ដើទៀតជាបដិបទាប្រកបវិជាក្នុងការលះកិលេស បើមិនយ៉ាងនេះទេគឺមិនអាចកាត់បន្ថយនៅលោភៈទុសៈមោហៈបានទេតែកាលណានៅមានសេចក្តីប្រកាន់ថាខ្លួនយើងនោះវាមានមែនទេអញ្ចឹងទៅវានៅកង្វល់ក្នុងរឿងវាចង់ឲ្យរឿងអ្វីៗតាមបំណងរបស់យើងដែលយើងគិតចង់ផងប្រាថ្នានឹងមកពីសង្កលឃើញតែវាមានខ្លួនយើងអញ្ចឹងម្ល៉េះហើយវាជាបច្ច័យនាំឲ្យមានសេចក្តីកង្វល់នាំឲ្យមានការកើតទុកហ្នឹងហើយ វាដែលមានស្អីចេះតែសំតាមបំណងប្រាថ្នាយើងចង់ឲ្យកូនជាបើវាមិនជាយើងឈឺហើយបើយើងចិត្តតែចង់ឲ្យជាជាវាវាថែមមកសេចក្តីទុកកង្វល់របស់យើងជាម៉ែឪនឹងទៅមួយទៀត ចង់ឲ្យរឿងនេះវាអញ្ចេះហើយវាចេះតែទៅតាមបំណងអីហ្នឹងឯណាអត់ទេអញ្ចឹងបានថារឿងសំខាន់ស្ទេបឋានវិបស្សនានេះត្រូវឲ្យឃើញសំបីនាមធម៌ដែលដឹងរឿងនោះនោះវាមិនមែនជាតួខ្លួនយើងនេះឯងជាបដិបទាជាការចម្រើននៅធម៌ដើម្បីសេចក្តីស្ងប់រងាប់នៅចិត្តដើម្បីកាត់បន្ថយនៅអ្វីអ្វីដែលវាមិនសមតាមបំណងនោះហ្នឹងហើយក៏មិនជាការ ជ្រុលជ្រប់នៅក្នុងរឿងអីដែលសំតាមបំណងនោះដែរមិនវង្វេងស្មារតីត្រេកអរជ្រុលជ្រប់ទៅនៅក្នុងរឿងដែលសំតាមបំណងនោះទេព្រោះវាស្ថិតនៅក្នុងការប្រែប្រួលរហូតសំបីថ្ងៃហ្នឹងបាននៅរឿងជាទីពេញចិត្តក៏ប៉ុន្តែវាអាច ប្រែផ្លាស់ប្ដូរទៅជាការមិនពេញចិត្តយ៉ាងណាយ៉ាងណាអញ្ចឹងវាជាច្បាប់ធម្មជាតិដែលប្រព្រឹត្តទៅជាធម្មតានឹងបានត្រូវអប់រំចម្រើនបញ្ញាឲ្យចិត្តនឹងឯងមានសមាធិឲ្យមានពលឺភ្លឺស្វាងឡើងជាពិសេសឲ្យឃើញថាវាអត់វាអត់មានជាទូខ្លួនក្នុងជីវិតប្រចាំថ្ងៃនេះទេវាមានរូបធម៌និងនាមធម៌តែប៉ុណ្ណោះអាហ្នឹងរឿងចិត្តហ្នឹង ដែលយើងស្ដាប់រឿងក៏ត្រូវសិក្សាឲ្យឃើញថាវាមានការតាក់តែងទៅដោយបច្ច័យតែវាត្រូវស្មោះត្រង់ដូចជាប្រោហិតរបស់ព្រះរាជានគរពរិណសីអញ្ចឹងវាកើតជាការស្មោះត្រង់ជាមួយគ្នានឹងសម្លាញ់ណាណាជាមួយគ្នានឹងសម្លាញ់អានឹងដល់ទៅវាមានហេតុបច្ច័យដើម្បីឲ្យស្មោះត្រង់ គឺសភាពនៃចិត្តជាបរមត្ថទេតែយើងពោលដោយបញ្ញត្តិថាបរោហិតនឹងគាត់ស្មោះត្រង់ប៉ុន្តែសភាពនៃចិត្តដែលប្រដោះទេដែលប្រព្រឹត្តទេព្រោះវាមានការតាក់តែងទៅដោយឧបនិស្សយបច្ច័យមកវាត្រូវស្មោះត្រង់ចឹងទៅប៉ុន្តែបើសិនជាវាមានហេតុបច្ច័យដែលត្រូវឲ្យក្បត់នឹងមិត្តសម្លាញ់នោះនឹងថាបារោហិតស្មោះត្រង់យ៉ាងម៉េចវាទៅជារឿងបារោហិតមិនស្មោះត្រង់នឹងមិត្តសម្លាញ់បាទ អានឹងវានៅលើចិត្តនឹងហើយវាមានប្រោហិតឯណាផ្សេងទៀតដើម្បីធ្វើឲ្យថា ជាខ្លួនឯងជាអ្នកស្មោះត្រង់ពិតប្រាកដវាអត់មានទេចឹងប្រោហិតនឹងគាត់បានស្ដាប់ដំណឹងនឹងចឹងទៅគាត់សុំឃើញផែសីសុំសុំឲ្យទូលបង្គំនឹងបានឃើញមហេសីរបស់ព្រះអង្គព្រះរាជា ទីខីតិកោសលក៏បានបង្ហាញមហេសីដល់ប្រោហិតជាសម្លាញ់ប្រោហិតគ្រាន់តែឃើញឡើងក៏បានពោល3ដងថាព្រះជាក្នុងនគរកោសលកើតឡើងហើយណោះព្រះជាក្នុងនគរកោសលកើតឡើងហើយណោះពោលឡើង3ដងគឺបានបានដឹងលក្ខណៈរបស់ ណាមហេសីនឹងដឹងថាទ្រង់គួរនឹងគឺថាបុត្រដែលនៅក្នុងគួរនឹងគឺជាពរាជាត្រូវគ្រប់គ្រងក្នុងនគរកោសលនឹងយ៉ាងពិតប្រាកដសំបីពេលនឹងនគរកោសលនឹងត្រូវពរាជានគរវរណសីរឹបអូសយ៉ាងណាក៏ដោយតែពរាជា ក្នុងនគរកោសលនឹងគឺតាំងនៅក្នុងគួរនឹងប្រហិតនឹងចេះមើលដឹងចឹងដូចទៅថាសូមឲ្យព្រះអង្គនិងព្រះមហេសីកុំព្រួយបតីអីថ្ងៃស្អែកនឹងនឹងបានទួតឃើញហើយ អើហើយសីហ្នឹងដែលមានបំណងចង់ឃើញសេនាប្រកបដោយអង្គ4ហ្នឹងគឺចង់ឃើញនៅពេលព្រឹកពហិមទៀតណោះមិនឃើញពេលថ្ងៃពេលល្ងាចអីទេដល់អញ្ចឹងទៅប្រហិតក៏បានទទួលព្រះរាជាថាខ្ញុំព្រះអង្គបានឃើញនៅនិមិត្តនិមិត្តនោះយ៉ាងណាយ៉ាងណាមិនបានក្រាបទូលដល់ព្រះរាជាទេប៉ុន្តែសូមឲ្យព្រះរាជានឹងរៀបចំសេនាប្រកបដោយអង្គ4នៅពេល ព្រឹកព្រលឹមនឹងហើយសូមឲ្យពពួកជននោះលៀងនៅប្រខ័នព្រះជាស្ដាប់ពាក្យប្រោហិតបដៅហិតហ្នឹងគាត់ពូកែប៉ុណ្ណឹងផងអញ្ចឹងព្រះជាស្ដាប់សពគ្រប់ទាំងអស់ក៏បានត្រាស់បង្កប់បញ្ជាឲ្យមានការរៀបចំនៅសេនាបកបព្រះអង្គ4ឲ្យគេលៀងប្រខ័ណ្ឌអីតាមពាក្យប្រោហិតទៅអញ្ចឹងទៅប្រជាជនក៏បានមើលសេនាបកបព្រះអង្គ4នៅពេលព្រឹកព្រលឹមហ្នឹង ហេសីរបស់ព្រះជាក្នុងនគរកោសលនោះក៏បានឃើញបំបត្តិនៅចំណងនឹងចឹងទៅថែមទាំងបានសោយនៅទឹកលៀងប្រខាំលើទៀតហ្នឹងដោយឧបាយរបស់រោហិតជាសម្លាញ់នោះនឹងនៅជាសុខសានតទៅហើយក៏បានប្រសូតបាត់មកដាក់ឈ្មោះថាទីខេវុ ឈ្មោះរទីខេវុកុមារក៏ចម្រើនធំអញ្ចឹងទៅក៏គិតឃើញថាក្រែងនៅថ្ងៃក្រោយគេដឹងព្រះជាជាបច្ចាមិត្តនឹងដឹងអញ្ចឹងនឹងមកសម្លាប់យើងទាំង3នាក់ដូច្នេះកុំឲ្យកូននឹងនៅជាមួយឯងក៏បានរៀបចំបញ្ជូនឲ្យកូនចេញក្រៅក្រុងចេញក្រៅនគរកូននឹងក៏បានរៀនចំណេះសិលសាស្ត្រ ខាងក្រៅនគរនឹងឯងចេះដឹងបានរៀនសិល្បៈវិជាសពគ្រប់ក្រោយមកនឹងឯងជាងជាងកាត់សក់ណាទៀតណាជាងកាត់សក់នឹងគឺជាជាងដាក់ប្រកេះរបស់ព្រះរាជាក្នុងនគរកោសលហ្នឹង ទីខីតិកោសលដែលជាបេដារបស់ព្រះបរមពុរិស័ទហ្នឹងកាលដែលគាត់កាលដែលព្រះអង្គនៅគ្រប់គ្រងនគរហ្នឹងគឺថាមានមានជាងកោកាត់ជាងជាងកាត់សក់ជាងដាក់ប្រកេះជាងដែលសម្រាប់កោពុកមាត់ពុកចំការអីដល់ព្រះជាហ្នឹងដល់ទៅ ព្រះជាក្នុងនគរពរាណសីហ្នឹងទៅដណ្ដើមគ្រប់គ្រងនគរកោសលហ្នឹង ជាងជាងកោកាត់នឹងក៏បានចំណោះចោះចូលជាមួយនឹងព្រះជានគរពរិណស័យរួចទៅជាងជាងកាត់សក់នឹងឯងក៏បានជួបនឹងព្រះរាជារបស់ខ្លួនពីមុននោះព្រះជាដែលជាបិតាព្រះបរមពុរិស័ទនោះណាដែលជាព្រះរាជារបស់ខ្លួនពីមុន ប៉ុន្តែឥឡូវនេះព្រះរាជារត់ចេញពីនគរអញ្ចឹងទៅក៏បាននៅបំរើព្រះរាជាក្នុងនគរពរាណសីហើយបានជួបដល់តែបានជួបយល់ណាព្រះជាងកាត់សក់ហ្នឹងហើយមានចិត្តមិនស្មោះត្រង់នឹងព្រះរាជាខ្លួនឯងពីមុនណោះពេលគ្រាន់តែឃើញហើយនៅស្ងៀមទៅវាយ៉ាងម៉េចទេនៅស្ងៀមទៅធ្វើម៉េចនឹងបានរង្វាន់ណាធ្វើម៉េចនឹងបានអែបអបជាមួយនឹងព្រះរាជាក្រោយនេះ អញ្ចឹងបានឃើញប៉ុណ្ណឹងគឺចំណៃឆ្ងាញ់របស់ខ្លួនណាទៅយកទៅក្រាបទូលព្រះរាជាក្នុងនគរពរិណស័យហ្នឹងដើម្បីឲ្យបានបនស័កដើម្បីឲ្យបានរង្វាន់អីចឹងទៅណាអាហ្នឹងសភាពនៃចិត្តមនុស្សលោកដែលជ្រោកជ្រាកប្រកបដោយកិលេសហ្នឹងវាសមេមសមាមសកេសកាទៅដោយមិនទិលសៅមកមិនងាយមើលជុលមិនងាយមើលដឹងមិនងាយមើលធ្លុះទេចិត្តបថយជននោះសកេសកាណាស្មោះត្រង់ ក៏ពិតមែនប៉ុន្តែ វាអាចជាប់ជំពាក់នឹងលៀបសការៈបនស័កវាអាចកបត់មិត្តភ័ក្តិអញ្ចឹងទៅវាអាចដើម្បីនឹងមិនស្មោះត្រង់នឹងម្ចាស់របស់ខ្លួនក៏មានដែរដូចជាជាងកាត់សក់នឹងអញ្ចឹងជាងដាក់ប្រកេះរាជាហ្នឹងគ្រាន់តែឃើញនៅឲ្យស្ងៀមមិនបានគាត់ច្បាស់ណាស់ក៏បានយក ទៅទូលដល់ព្រះរាជានគរព្រះរាណសីថាទូលបង្គំបានឃើញ និងព្រះជា ក្នុងដែនកោសលនឹងទាំងពីរអ្នកដីប្រពន្ធព្រះជាក្នុងគូប្រទេសស្អីក៏ចាត់ឲ្យគេទៅចាប់ហើយត្រាស់ឲ្យគេចងកប៉ាត់ដៃមកក្រោយហើយចងស្លាប់ផ្សេងនោះហើយកោសក់ទាំងពីរអ្នកនឹងទៀតបណ្ដើ នៅក្នុងក្រុងពរិណស័យនឹងឯងតាមផ្លូវបែកជា3ផ្លូវបែកជា4ហើយត្រាស់ឲ្យយកទៅ កាត់ជា4កង់4កង់ម្នាក់ហ្នឹងហើយនៅខាងត្បូងនគរហ្នឹងហើយសម្លាប់ចោលនៅខាងត្បូងនគរនៅពេលដែលកំពុងបណ្ដើអាក្រោះក្នុងនគរពិរិណសីហ្នឹងព្រះបរមពុរិស័ទទីខេវុក៏នឹករលឹកមេដាបេតាដែលបានទៅរៀនសិលសាស្ត្រនៅក្រៅនគរពរិណសីនោះក៏ថាពេលនេះគូនឹងទៅ នឹងសួរដំណឹងសុខទុក្ខមេត្តាបេតាទៅជួបគាត់ហ្នឹងក៏ធ្វើដំណើរមកហ្នឹងវាជួបគ្នាពេលដែលគេកំពុងតែបណ្ដើមេត្តាបេតានឹងឯងហ្នឹងបេតាបានឃើញកូនបានឃើញកូនក៏ក៏បានពោលឡើងទីខេវុកូនសូមកូនកុំឃើញកាលវែងកុំឃើញកាលខ្លីត្រៃចឹងណា ហ្នឹងទីខេវុកូនពីមិនរងាប់ដោយការចងពីទេពីតែងតែស្ងប់រងាប់ដោយការមិនចងពីស្រ័យអញ្ចឹងទៅពួកអ្នកពេជ្ឈឃាតពួកអ្នកចាប់បដើព្រះអង្គទៅនឹងសម្គាល់ថាព្រះអង្គនឹងភ័យខ្លាចសេចក្តីស្លាប់ពេកនឹងឈួតវែងស្មារតីស្រែកមិនដឹងអីស្អីកុំឲ្យឃើញកាលវែង កុំឲ្យឃើញកាលខ្លីពីមិនរងាប់ដោយការចងពីពីវិរិយនឹងតែងតែស្ងប់រងាប់ដោយការមិនចងពីនឹងក៏នាំគ្នាសើចសប្បាយទៅថាព្រះអង្គនឹងភ័យខ្លាចស្លាប់ស្គួតព្រះអង្គក៏បានពោលថាយើងមិនស្គួតទេប៉ុន្តែសេចក្តីនេះតលតែអ្នកប្រាជ្ញទៅអាចថ្លែងបាន ទៅអាចដោះស្រាយបានហើយស្រែកដល់3ដងណា មិនស្រែកបដងទេស្រែកចឹងហើយទីធាវុបរមពុរិស័ទហ្នឹងក៏មិនបានចូលទៅចបោកចបល់អីនៅក្នុងពេលហ្នឹងដែរគ្រាន់តែថាបិតាបានឃើញក៏ស្រែកចឹងមកហើយអ្នកទាំងអស់ហ្នឹងក៏ថាព្រះអង្គភ័យពេកឈួតហើយក៏នាំយកទៅបហាជីវិតនៅខាងត្បូងនគរណាកាត់ជា4កង់រាជា ក៏4កណាត់មហេសីក៏4កណាត់ហើយក៏កប់នៅនឹងអាត្បូងនគរហ្នឹងទៅហើយបានចេញដំណើរមកទុកឲ្យអ្នកយាមខ្លះទៀតហ៎មិនមែនមិនមែនតន់បោះបង់ចោលទេមានអ្នកយាមកន្លែងហ្នឹងទៀតដល់ពេលស្ងាត់ស្ងាត់ចឹងទីខេវុហ្នឹងក៏បានទៅរស់ស្រាពីក្រុងយកទៅ បបួលពួកអ្នកយាមនឹងឯងឲ្យផឹកស្រាផឹកតែសវឹងដេកអស់ទៅបបានព្រះព្រមពុរិស័ទណាទៀតទីខេវុហ្នឹងបានកោះយកសាកសពមេដាបេតានឹងឯងយកមកណាបូជាណាទៀតរោគអស់រោគអីហ្នឹងបូជាហើយធ្វើបតិសិនបតិសិន ក្នុងកាលនោះព្រះរាជាឃើញទៀតព្រះរាជាក្នុងនគរវិរណសីឡើងទៅលើវិមានប្រាសាទខ្ពស់បំផុតមើលមកកន្លែងហ្នឹងឃើញភ្លើងឃើញអីប៉ុន្តែមិនដឹងមុខមាត់មិនដឹងអីទេតែគ្រាន់តែឃើញមានមនុស្សណាដើរបតិសិនហើយក៏នឹកឃើញថាគង់នឹងជាពពួកញាតអីមិនខានហើយហើយបរោះនេះនឹងធ្វើឲ្យអញវិនិច្ឆ័យថ្ងៃណាមិនខានឡើយ អ្នកតទេបានដឹងហើយមិនក៏មិនប្រាប់យើងណោះគិតចឹងគិតថាមានអ្នកតទេដឹងជាមិនខានទេប៉ុន្តែមានគេមិនប្រាប់រឿងញាតដែលនៅសល់ហ្នឹងទីខេវុបរមពោធិសត្វក៏បានយំរៀនចេញទៅពីកន្លែងដូចជាស្រាប់នឹងទៅយំអស់ចិត្តអស់ចង់នឹករលឹកពុកម្ដាយណា រួចទៅក៏បានជូតទឹកភ្នែកអីស្អាតបាតស្រួលបួលធម្មតាចូលទៅកាន់រោងតម្រៃរបស់ព្រះរាជានឹងឯងបានធ្វើសភាពទុនភ្លន់គួសមឲ្យគេអាណិតក៏សុំនៅជាមួយនឹងមកតម្រៃហើយសំរៀនសិលសាស្ត្រផ្សេងផ្សេងចឹងទៅមានពេលឱកាសក៏បានដេញពិនហើយនឹងស្រែកច្រៀង ហ្នឹងដេញពិនស្រែកជើងសំឡេងពីរោះដល់សំឡេងពីរោះអញ្ចឹងឮដល់ព្រះជាព្រះជាសួរទៅថាអ្នកណាក៏ឆ្លៀងពីរោះដេញពិនពេកបរោះក៏ក្រាបទូលថាបបិទ្ធព្រះអង្គគឺកូនសិស្សរបស់មកតម្រៃដែលបានដេញពិនស្រែកឆ្លៀងនឹងអញ្ចឹងចូលបង្ហាញនៅមេតុបនោះឲ្យយើងបានឃើញមក ចឹងទៅក៏បានទៅនាំទីខេវុកុមារនឹងមករាជាក៏បង្កប់ឲ្យទីខេវុកុមារច្រៀងនិងដេញពិនព្រះបរមពុរិស័ទពេលនឹងចង់បាននៅចិត្តដឹកនឹងព្រះរាជាក៏ច្រៀងធ្វើឲ្យសំឡេងនឹងពីរោះក្រៃលែងដេញពិននឹងធ្វើឲ្យព្រះរាជាពេញរាជហត្ថិក៏ថាអញ្ចឹងមេនុបឯងនៅជាមួយយើងចុះ ទៅបាននៅបម្រើព្រះរាជានឹងឯងដោយការប្រព្រឹត្តបដិបត្តិព្រះជាមិនដែលឃើញទីខេវុបានផ្ទុំអីយ៉ាងណាទេពីព្រោះទីខេវុនឹងឯងតែងតែមានការផ្ទុំសម្រាប់ណាទៀតក្រោយព្រះជាហើយក្រោកឡើងមុនព្រះជា ឧបថាបំរើព្រះរាជាធ្វើឲ្យព្រះរាជាទុបតិរហូតដល់ត្រាស់ឲ្យទីខេវុនឹងឯងជាជនចិត្តស្និទ្ធនឹងព្រះអង្គនៅពេលមួយព្រះរាជា មានបំណងទៅទៅពៀតព្រៃនឹងដេញមរឹកចាប់មរឹកអីចឹងទៅក៏ឲ្យទីខេវុនឹងទិមរតេសេះទិមនៅរាជរដ្ឋណា ហើយធ្វើដំណើរទៅកងកបក៏ទៅជាមួយទីខេវុធ្វើដំណើរទៅយ៉ាងលឿនធ្វើឲ្យបែកផ្លូវជាមួយកងតបកងតបក៏ទៅផ្លូវផ្សេងទៅអញ្ចឹងទៅព្រះជានៅតែជាមួយនឹងទីខេវុព្រះបរមពុរិស័ទនឹងហើយដល់ពេលអញ្ចឹងព្រះជាថាយើងអស់កម្លាំងណាស់មនាលមាននុបជួអ្នកឈប់សម្រាកសិនទៅ ព្រះបរមពុរិស័ទក៏ទទួលព្រះរាជវិជាក៏ឈប់ទៅក៏ទៅអង្គុយពេនភ្នែននៅក្រោមលុកឈើមួយព្រះរាជាក៏ចុះទៅតាមក្រោយទៅក៏ផ្ទុំកោយភ្លឺព្រះបរមពុរិស័ទណាផ្ទុំកោយភ្លឺព្រះបរមពុរិស័ទរួចលក់លក់ទៅព្រះបរមពុរិស័ទក៏ពិចារណាឃើញថាព្រះជានេះហើយជាបច្ចាមិត្ត សម្រាប់មេត្តាបេតារបស់យើងពេលនេះជាពេលដែលយើងត្រូវសងសឹកក៏ដកប្រខំរាជានឹងឡើងលើកឡើង ដើម្បីនឹងកាត់ប្រសិទ្ធៈរាជានោះក៏នឹកឃើញដល់អវាទបណ្ដាំរបស់បេតាក៏បានសួរប្រខំទៅវិញមិនសន្ទុះនឹកឃើញទៀតណានឹកឃើញតែជាពរាជាសម្រាប់មេតាបិតាដកប្រខំឡើងទៀត នឹកឃើញអវាទរបស់បៃតាបណ្ដាំនោះថាពីមិន រងាប់ដោយការចងពីណាចឹងហ្នឹងកុំឃើញកាលវែងកុំឃើញកាលខ្លីដូចចឹងទៅក៏ក៏ទុកប្រខណ្ឌនឹងទៅវិញទៅដល់លើកទី3ហ៎3ដងទុកប្រខណ្ឌទៅវិញហ្នឹងរាជាស្រាប់ទៅទុកប្រខណ្ឌនឹងទៅវិញទៅដល់លើកទី3ហ៎ 3ដងទុកប្រខណ្ឌទៅវិញហ្នឹងព្រះរាជាស្រាប់តែញាក់ញាក់ក្រោកឡើងកទីកទាហើយទីខេវុសួរថាយ៉ាងម៉េចព្រះអង្គយ៉ាងម៉េចបានជាសស្លន់សស្លោម្លេះយីយើងយល់សពអាក្រក់ណាស់យើងយល់សពឃើញកូនព្រះរាជាក្នុងដែនកោសលនឹងឯងមកនឹងបំណងនឹងបហាយើងពេលហ្នឹងព្រះបរមពុរិស័ទ ក៏ចាប់សង្កត់ក្បាលព្រះរាជានឹងបដាយថាយើងនឹងហើយទីខេវុជាកូនរបស់ទីខីតិកោសលនោះដែលព្រះអង្គបានសម្លាប់មេតាបេតារបស់ទូលបង្គំទៅពេលនេះគឺថាជាពេលដែលទូលបង្គំអាចអាចសងសឹកបានហើយបានព្រះជានឹងឯងក៏អោនទៅសុំខមាទោស ទីខេវុសូមខមាទោសពលពាកពលពាកអង្វរកច្រើនយ៉ាងណានឹងនឹងដែលមានសម្ដែងនៅ ក្នុងវិន័យបៃតណាចឹងណានៅក្នុងខតកនិកាយជាដកបញ្ចកនិបាតក្នុងខតកនិកាយជាដកណាចឹងបញ្ចកនិបាតហ្នឹងមានសម្ដែងអំពីពាក្យរបស់ព្រះបរមពុរិស័ទហ្នឹងដែលបានសួរថា ព្រះអង្គដែលដែលអាចមានបជនបាននេះព្រោះតាមពិតទូបង្គំត្រូវសម្លាប់ព្រះអង្គនោះផ្ដាច់បជនបាត់ទៅហើយប៉ុន្តែទូបង្គំមិនសម្លាប់ឡើយហើយតើព្រះអង្គទ្រង់ជ្រាបទេតើព្រះអង្គដែលអាចមានបជនបាននេះដោយសារអីរាជាអត់ដឹងថាមិនដឹងជាថាយើងអាចរស់បាននឹងដោយសារអីបើរឿងនេះតាមពិត វាត្រូវតែស្លាប់នឹងហើយពីព្រោះទីខេវុនឹងជាជាកូនរបស់ព្រះជាទីខីតិក្នុងដែនកោសលដែលយើងបានបរហាជីវិតទាំងពីរនាក់ដូច្នេះគឺថា ធម្មតាកូនត្រូវតែសងសឹកនឹងហើយណាមួយដើម្បីរាជសម្បត្តិនឹងគ្រប់គ្រង តទៅផង បានព្រះបរមពុរិស័ទត្រាស់ថាដែលព្រះអង្គមានបច្ចុប្បន្ននេះមិនមែនដោយសារទ្រព្យសម្បត្តិទេ មិនមែនដោយសារទ្រព្យសម្បត្តិឬក៏ដោយសារការអង្វររបស់ព្រះអង្គនេះទេគឺដោយសារសច្ចរិតកម្មរបស់ទូលបង្គំហើយនឹងពាក្យជាសភាសិទ្ធគឺពាក្យជាសភាសិទ្ធដែលបៃតារបស់ទូលបង្គំបានស្រែកប្រដាំមុនពេលបហាជីវិតនោះបើកុំតែដោយសច្ចរិតកម្មរបស់ទូលបង្គំហើយនឹងពាក្យជាសភាសិទ្ធបណ្ដាំរបស់បៃតារបស់ទូលបង្គំនោះ រាជា មិនអាចមានបច្ចុប្បន្នបានឡើយនឹងនេះជាពាក្យល្អណាស់ដែលយើងចាំកំភ្លេចឲ្យត្រូវរលឹករឿយរឿយឲ្យឃើញថាគ្មានទ្រព្យសម្បត្តិណាមួយអាចដើម្បីមកលួងលោមសន្តានចិត្តរបស់យើងកុំឲ្យប្រគុណម្ចាស់ញាតញោមនេះឯងសម្រាប់សត្វកុំឲ្យធ្វើអត្តនេទានកុំឲ្យប្រព្រឹត្តខុសក្នុងកាម គឺមិនអាចមានសម្បត្តិក្នុងโลกនេះមក លួងលោមឬក៏មកធ្វើយ៉ាងណាដើម្បីឲ្យកណាគុណម្ចាស់ជាអ្នកមានសទ្ធាជាអ្នកមានសិលបានទេណាណាប៉ុន្តែដែលគុណម្ចាស់ញាតិញោមបងប្អូនមិនសម្រាប់សัตว์សំបីតែសម្មោចឬសំបីតែមូសនឹងដោយសារអីដោយសារសុចរិតកម្មនឹងឯងមានឃើញទេសុចរិតកម្មនឹងបានកើតឡើងហើយសុចរិតកម្មដែលកើតឡើងដោយសារអីដោយសារពាក្យជាសុភាសិតគឺ ឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលយើងបានស្ដាប់រឿយរឿយយើងសិក្សារឿយរឿយចម្រើនសទ្ធា ចម្រើនបុណ្យកុសលមានសុចរិតកម្មនេះដែលធ្វើឲ្យពុទ្ធបរិស័ទយើងនឹងរួចអំពីទោសយ៉ាងធ្ងន់ណាក្នុងសង្សារវដ្តនេះបើយើងកុំតែមានសទ្ធាកុំតែមានសុចរិតកម្មតើយើងនឹងត្រូវមានទោសបណ្ណាទៅក្នុងមួយថ្ងៃតើយើងត្រូវសម្លាប់សត្វប្រមាណដែលយើងអត់មានគិតពីរឿងបាបសោះដែលអាចសម្លាប់ សັບបានច្រើនណាស់ក្នុងមួយថ្ងៃមួយថ្ងៃហើយនឹងប្រព្រឹត្តទុច្ចរិតអាក្រក់ពេញណាពេញណីសន្ធឹកសន្ធាប់នោះហ្នឹងគឺសំបីមានទ្រព្យសម្បត្តិច្រើនក៏ដោយជាមហាសិទ្ធិមហាអ្នកមានយ៉ាងណាក៏ដោយមិនមែនដោយសារមានទ្រព្យសម្បត្តិហើយអាចវាចាកនៅអំពើអាក្រក់សៅមកបានទេគឺមិនអាចឈប់ធ្វើបាបដោយសារមានទ្រព្យសម្បត្តិ មានលៀបមានយសទេតែឈប់ធ្វើបាបដោយសារអីដោយសារជ្រះថ្លាជឿនៅលើសច្ចរិតកម្មហើយនឹងបានសិក្សាបានទទួលយកនៅអវាទដែលជារបស់សប្បុរសមានព្រះសម្មាសម្ពុទ្ធជាដើមឃើញអវាទនឹងមានតម្លៃទេដែលអាចធ្វើឲ្យយើងរួចអំពីបាបកម្មដែលអាចធ្វើឲ្យយើងនឹងរួចអំពីគ្រោះថ្នាក់ដ៏ធំធេងគ្រោះនេះមិនអាច ស្រោចទឹកចាក់ទឹកសូត្រមន្តរំដោះគ្រោះបានទេគឺតលតែសុចរិតកម្មហើយនឹងប្រឹងប្រែងទទួលយកនៅអវាទរបស់ព្រះអង្គព្រះសម្មាសម្ពុទ្ធណាហ្នឹងតលតែប្រឹងប្រែងទទួលយកនៅអវាទពធัวហ្នឹងទៅអាចដើម្បីរំដោះគ្រោះព្រោះគ្រោះវានៅមាននៅឡើយទេចិត្តបាបចិត្តដែលប្រកបទៅដោយកិលេសហ្នឹងវានៅមាននៅឡើយទេមិនតាន់អស់ណា មិនតាន់ជាព្រះរហន្តទេណាប៉ុន្តែអាច រំដោះគ្រោះនឹងបាននឹងដោយសារការជាយាមបប្រតិបត្តិនៅកុសលធម៌ដោយសេចក្តីមិនប្រមាទនឹងពាក្យរបស់ព្រះបរមពុរិស័ទនឹងថាព្រះអង្គដែលអាចគង់វិជនបានគឺដោយសារសុចរិតកម្មហើយនឹងពាក្យជាសុភាសិតក្នុងពេលហ្នឹងព្រះជានឹងក៏បានតែអង្វរព្រះបរមពុរិស័ទកុំឲ្យប្រហារជីវិតហ្នឹង ព្រះបរមពុរិស័ទក៏បានឆ្លើយថាមិនមែនព្រះអង្គទេដែលត្រូវបហាជីវិតនោះ ទូលបង្គំទេដែលត្រូវបហាជីវិតផ្លាយអញ្ចឹងបញ្ជាក់ថាពទូលបង្គំនោះគឺជាបុត្ររបស់អ៊ីខីតេកោសលអញ្ចឹងគឺជាបុគ្គលដែលព្រះអង្គត្រូវបហាជីវិតហើយទីភាវុកុមារនឹងពោលត្រឡប់ទៅអញ្ចឹងវិញណា ហ្នឹងបានព្រះជាត្រាស់ថាបើអ្នកបានឲ្យជីវិតយើងហើយរឿងអីដែលយើងត្រូវសម្លាប់អ្នកនោះយើងក៏ឲ្យជីវិតរបស់អ្នកដែររហូតដល់ទៅចាប់ដៃគ្នាស្បត់ មិនបៀតបៀនគ្នា ទៅវិញទៅមកនឹងរួចថាបើអញ្ចឹងអ្នកចូលទឹមនៅរតេះចោះនឹងយើងវិលត្រឡប់ទៅវិញព្រះបរមពុរិស័ទក៏ក្រាបទូលថា ខ្ញុំព្រះអង្គបានទិនរួចហើយណាបានរួចទៅក៏បានយាងព្រះជាពេលត្រឡប់ទៅកណ្ដកោព្រះជាក៏បានប្រជុំអស់ពួកនិមឺនមុខមន្ត្រីណាចឹងបានប្រជុំអស់និមឺនមុខមន្ត្រីនឹងចឹងទៅណាក៏បានត្រាស់សួរថាអ្នកទាំងអស់គ្នាបើសិនជាឃើញទីខេវុដែលជាកូនរបស់ ប្របាទទីខីតិកោសលនោះតើអ្នកទាំងឡាយធ្វើយ៉ាងម៉េចក៏នាំគ្នាឆ្លើយថាអ្នកខ្លះឆ្លើយថាកាត់ជើងអ្នកខ្លះថាត្រូវកាត់ដៃអ្នកខ្លះថាត្រូវកាត់ទាំងជើងទាំងដៃអ្នកខ្លះថាត្រូវកាត់ផ្លិតត្រចៀកអ្នកខ្លះថាត្រូវកាត់ផ្លិតផ្លិតត្រូវកាត់ច្រមុះអ្នកខ្លះថាត្រូវកាត់ទាំងត្រចៀកទាំងច្រមុះអ្នកខ្លះថាត្រូវកាត់កបានព្រះជាត្រាស់ថា ទីខាវុមិនគឺបកលណាគឺជាបកលនេះឯងពេលហ្នឹងទីខាវុហ្នឹងក៏នៅក្បែរព្រះអង្គហ្នឹងហ្នឹងអ្នកទាំងឡាយមិនត្រូវបៀតបៀនទីខាវុកមានេះឡើយពីព្រោះទីខាវុនេះឯងដែលបានឲ្យជីវិតយើងហើយយើងក៏បានឲ្យជីវិតទៅទីខាវុនោះហើយហ្នឹងដូចទៅក៏បានប្រគល់នៅដែន កោសលទាំងឃ្លាំងទាំងជង្រុកទាំងពលពាណៈសពគ្រប់ឲ្យ ទីខេវុនឹងឯងគ្រប់គ្រងសោយរាជថែមទាំងឲ្យកូនស្រីរបស់ខ្លួនមួយទៀតផងធីតាណាចឹងនឹងដូចទៅនៅក្នុងព្រះធម៌ដែលមានសម្ដែងរឿងនឹងច្រើនណាស់បានបញ្ជាក់ថាក្រោយមក ទីខេវុនឹងបានគ្រប់គ្រងទាំងដែនកាសីទាំងដែនកោសលណានឹងដែលអត់ពីពរាជាក្នុងនគរពរាណសីទាំងនោះណានៅក្នុងសេចក្តីនេះព្រះរាជា នៅក្នុងនគរពរាណសីនៅពេលដែលប្រជុំពួកនៃមើលមុខមន្ត្រីនោះក៏បានត្រាស់សួរទៅទីខេវុកមាសួរថាមនាលទីខេវុ តើអ្នកបានដឹងពាក្យជាសុភាសិតដែលបេដារបស់អ្នកបានផ្ដាំនៅនៅពេលដែលមុននឹងបហាជីវិតនោះតើពាក្យនោះមានសេចក្តីយ៉ាងណាបានជាអ្នកអាចឲ្យជីវិតយើងបាននេះចង់ស្ដាប់ណាស់ចង់ដឹងណាស់ពីព្រោះព្រះបរមពុរិស័ទបញ្ជាក់ថាដោយពាក្យជាសុភាសិតរបស់បិតាបានជាព្រះអង្គមានបជនយើងចង់ដឹងណាតើពាក្យហ្នឹងមានសេចក្តីយ៉ាងណាទៅបានជាហ៊ានឲ្យជីវិតណា ហ្នឹងមិនមែនម៉ាក់លមមទេពាក្យហ្នឹងពីព្រោះព្រះជាបានតពាក្យហ្នឹង មានសេចក្តីយ៉ាងណាទៅបាន ជាហ៊ានឲ្យជីវិតណាហ្នឹងមិនមែនម៉ាក់លមមទេពាក្យហ្នឹងពីព្រោះព្រះជាបានសម្លាប់មេដាបៃតាហើយស្រាប់តែថាអាចឲ្យជីវិតបានហ្នឹងគឺថាពាក្យហ្នឹងមានតម្លៃថ្លៃហ៎បានព្រះបរមពុរិស័ទនឹងបានត្រាស់ថា នឹងបានត្រាស់ឆ្លើយថាបើបីដាទូលបង្គំបានត្រាស់ថាកុំឲ្យឃើញកាលវែងគឺកុំឲ្យមានការចងពីនេះហើយគឺថាពីវេរានេះវាជាកាលវែងកុំឲ្យយក កាលពេលវេលាដែលចងពីវេលានឹងគ្នាដែលវែងឆ្ងាយនេះឯងកុំឲ្យសម្គាល់ឃើញនៅកាលវែងនឹងឯងថាជាសំខាន់នោះណាកុំឲ្យប្រព្រឹត្តទៅតាមពីវេរាកុំឲ្យឃើញកាលវែងហ្នឹងកុំឲ្យយកពីវេរាដែលប្រព្រឹត្តទៅក្នុងពេលវេលាដ៏យូរលងនឹងឯងជាសំខាន់ត្រង់នឹងឯងដែលថាកុំឲ្យឃើញកាលវែងហ្នឹងកុំឲ្យឃើញកាលវែង គឺកុំឲ្យយកពេលវេលាដែលចង់ពីវេលាដែលប្រព្រឹត្តទៅ ក្នុងការពេលវេលាដ៏វែងនឹងជារឿងសំខាន់សម្រាប់ការប្រព្រឹត្តបប្រតិបត្តិរបស់ខ្លួនកុំឲ្យឃើញ ការពេលវេលាដែលចង់ពីវេលាហ្នឹងណាជារឿងសំខាន់កុំឲ្យប្រព្រឹត្តទៅតាម ការពេលវេលាដ៏វែងហ្នឹង ហើយដែលថាកុំឲ្យឃើញកាលខ្លីគឺក្នុងសេចក្តីដែលបេតាទូបង្គំនឹងផ្ដាំថាកុំឲ្យឃើញកាលខ្លីនោះគឺថាកុំឲ្យបែកមិត្តក្នុងពេលវេលាខ្លីគឺកុំឲ្យឃើញពេលវេលាខ្លីនេះឯងហើយត្រូវបែកមិត្តត្រង់កន្លែងនេះគឺជាសេចក្តីដែល ទូលបង្គំបានជាសម្លាញ់បានជាមិត្តជាមួយនឹងព្រះអង្គក៏កុំឲ្យឃើញការពេលវេលា ដែលត្រូវបែកចាក់មិត្តក្នុងពេលវេលាខ្លីបន្តិចបន្តួចនឹងដែលជាបណ្ដាំថាកុំឲ្យឃើញកាលខ្លី គឺបានសេចក្តីថាកុំឲ្យបែកមិត្តក្នុងពេលវេលាដ៏ខ្លីហើយត្រង់ពាក្យដែលថាពីវេលា មិនស្ងប់រងាប់ដោយការចងពៀគឺបើទូលបង្គំបានសម្រាប់ព្រះអង្គទៅអ្នកដែលជាញាតឬអ្នកដែលរាប់អានព្រះអង្គនោះនឹងតាមសម្រាប់ទូលបង្គំវិញហើយអ្នកដែលស្រឡាញ់ទូលបង្គំនោះនឹងរាប់អានទូលបង្គំហើយនឹងតាមសម្រាប់អ្នកដែលសម្រាប់ទូលបង្គំនោះដូច្នេះពីវិរិយនេះមិនអាចស្ងប់រងាប់ទៅបានឡើយ ប៉ុន្តែត្រង់ដែលពាក្យបេដាទូបង្គំផ្ដាំ ថាពាវិរិយនឹងស្ងប់រងាប់ទៅដោយការមិនចងពាគឺ ទូលបង្គំមិនបាន សម្លាប់ព្រះអង្គឡើយកាលដែលមិនបាន សម្លាប់ព្រះអង្គហើយ បានឲ្យជីវិតព្រះអង្គព្រះអង្គក៏បានឲ្យជីវិតដល់ទូលបង្គំវិញហើយក៏មិនមាន ពីវិរិយនឹងគ្នាតទៅ ដូច្នេះពីវេរានេះអាចស្ងប់ប្រងាត់ទៅបានដោយសារការមិនចងពៀដូច្នេះឯងព្រះជាពេញប្រតិណាស់ថាព្រះជាកុមារនៅក្មេងវ័យហើយឆ្លាតឆ្លៀសយល់នៃសេចក្តីដ៏ជ្រៅជ្រះយ៉ាងនេះបាននឹងសរសើរហើយក៏បានរៀបចំអភិសេកឲ្យធ្វើជាបុត្រប្រសាបុត្រសនិសាបានលើកធីតាឲ្យទៅទៅណាការស្ងប់រងាប់នៅពីវេរានេះ បានព្រះអង្គទ្រង់ត្រាស់ឲ្យដល់ភិក្ខុទាំងឡាយថាអ្នកភិក្ខុទាំងឡាយសូមបីតែទីខេវុកមានឹងដែលព្រះរាជាក្នុងនគរពរាណសីសម្លាប់មេដាបៃតាត្រូវកាត់ឆ្អឹងកាត់ជា4កំណាត់កាត់ជា4កង់យ៉ាងណាក៏ដោយតែទីខេវុកមានោះឯងអាចដើម្បីនឹងមិនចងពីវិរិយ អាចធ្វើនៅការព្រមព្រៀងគ្នាជាមួយនឹងព្រះជា ដែលជាបច្ចាមិត្តនោះឲ្យមកជាមិត្តហើយថែមទាំងមានការប្រព្រឹត្តទៅនៅក្នុងភាពចិត្តដិតជាទីបំផុតដោយបានរួមរស់នៅជាមួយនឹងធីតារបស់ព្រះជាក្នុងនគរពរិណស័យនោះទៀតផងចុះហេតុអីបានជាអ្នកទាំងឡាយដែលបានមកបួស ក្នុងសំណាក់សាសនាជាមួយគ្នា មានតថាគតជាបិតារួមគ្នាហើយមិនស្ដាប់តថាគតដែលអ្នកទាំងឡាយមិនបានប្រយុទ្ធគ្នាទេ មិនបានសម្លាប់គ្នាទេមិនបានប្រហារគ្នាទៅវិញទៅមកផងទេហេតុអ្វីក៏មិនរងាប់ នៅពីវេរានឹងបាននឹងទូទៅបានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះគាថានៅក្នុងព្រះគាថាធម្មវត្តណាចឹង ដែលមានសេចក្តីថាបរិជ្ជអ្នកវិជានន្តិជាដើមដែលថាពួកជនដតីពួកជនដតីនេះគឺក្រៅអំពីបណ្ឌិតណាទេពួកជនដតីហ្នឹងគឺក្រៅពីបណ្ឌិតហ្នឹងបានជាអ្នកមិនដឹងណាបានជាអ្នកមិនដឹងបរិជ្ជៈអ្នកវិជានន្តិហ្នឹងជាអ្នកមិនបានដឹងច្បាស់មិនបានឃើញច្បាស់ហ្នឹងគឺ មិនដឹងថាពួកយើងនេះឯងកំពុងតែត្រុតត្រោមនៅក្នុងកណ្ដាលជំនុំសង្ឃនេះមិនបានដឹងទេហ្នឹងវិយមេធៈយមេមសេនោះអត់ដឹងថាពួកយើងនឹងកំពុងតែតដាបតដួសចូលទៅចិត្តសំណាក់នៃមច្ចរាជប្រព្រឹត្តទៅរកសេចក្តីវិន័យក្នុងកម្ដាលជំនុំសង្ឃនេះឡើយយេចតថវិជានន្តៈចំណែកអ្នកប្រាជ្ញបណ្ឌិតឯណាដែលបានដឹងច្បាស់នៅសេចក្តីនេះ ដឹងច្បាស់ថាអាត្មាអញហ្នឹងកំពុងតែមានការចូលទៅចិត្តមាត់មច្ចរាជមានការប្រព្រឹត្តទៅដោយការវិនិច្ឆ័យបាត់បង់នៅខណ្ឌបញ្ញកៈនេះអត្តភាពនេះបណ្ឌិតនឹងបានដឹងសេចក្តីនេះណាទៀតព្រះអង្គសម្ដែងយេចតតថវិជានន្តិនោះណាបុគ្គលឯណាគឺសម្ដៅយកបណ្ឌិតដែលបានដឹងច្បាស់នៅសេចក្តីនេះគឺជាអ្នកអាច ធ្វើនៅចំនួនឆ្លោះតោះតេងនឹងឯងឲ្យស្ងប់រងាប់ទៅបានតតោសាមញ្ញតិមេធគាណានឹងតតោសាមញ្ញតិមេធគាគឺថាជាអ្នកធ្វើឲ្យចំនួនឆ្លោះប្រកែកតតេងនឹងស្ងប់រងាប់ទៅក្នុងកណ្ដាលនៃជំនុំសង្ឃនោះនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងចែកចែកបុគ្គលពៀលនិងបណ្ឌិតបុគ្គលពៀលនឹងឯងគឺថា មិនបានដឹងច្បាស់នៅសេចក្តីណាសេចក្តីដែលថាខ្លួនឯងកំពុងតែតបាបតទុះគឺដំណើរនៃជីវិតនឹងក៏ប្រព្រឹត្តទៅចិត្តក្តីស្លាប់ហើយក៏កំពុងតែបង្កនៅវិនិច្ឆ័យកម្មដែលធ្វើឲ្យសង្ឃបែកបាក់គ្នាដោយសារតែខ្លួនឯងនឹងមិនបានឃើញនៅទោសកំហុសរបស់ខ្លួនដែលកំពុងតែប្រព្រឹត្តទៅទេនឹងជាអ្នកដែលបាត់បង់នៅសតិ គឺជាអ្នកល្ងងខ្លៅប៉ុន្តែធ្វើរឹកពីហាក់ដូចជាខ្លួនឯងចេះដឹងសម្បើមណាមិនស្ដាប់នៅអវាទទូមានរបស់ព្រះអង្គនោះសម្គាល់តែខ្លួនឯងជាអ្នកចេះដឹងសម្បើមណាស់នឹងអញ្ចឹង ប៉ុន្តែចំណែកបុគ្គលឯណាដែលបានដឹងសេចក្តីនេះដឹងតែខ្លួនឯងកំពុងតែត្រុតត្រោមទៅ មិនអាចដើម្បីបាននៅអ្វីអ្វីជារបស់ខ្លួនទេ ពីព្រោះអត្តភាពនេះក៏ត្រូវវិន័យទៅតើនឹងត្រូវបានអ្វីក្នុងโลกនេះជារបស់ខ្លួនកាលណាបើចេះតែសម្គាល់ថានេះជារបស់អញនោះជារបស់អញគ្មានអ្វីក្រៅតែពីរឿងការចាញ់បោក បញ្ញខណ្ឌនេះឬក៏ថាចាញ់បោកចិត្តវិញ្ញាណដែលប្រកបដោយឆន្ទរាគៈតែប៉ុណ្ណឹងទេតាមពិតវាគ្មានអីជាសំខាន់ក្នុងជីវិតនេះឡើយនឹងអញ្ចឹងដែលដោះស្រាយបញ្ហាក្នុងជីវិតដោយលោភៈទោសៈមោហៈដោយកាយទុច្ចរិតវិជ័យទុច្ចរិតដោយមโนទុច្ចរិតអីនឹងយ៉ាងណា ការដែលដោះស្រាយ មិនចំប្រភពនៃបញ្ហាព្រោះការដែលខ្វះបញ្ញាទេណាមានតែការប្រព្រឹត្តទៅនៅក្នុងសេចក្តីវិនិច្ឆ័យមិនបានជួបប្រទេសនៅសេចក្តីស្ងប់រងាប់ឡើយប៉ុន្តែអ្នកប្រាជ្ញ អាចរងាប់បាននៅចំនួនឆ្លោះតោះតេងធ្វើការវិវាទតោះតេងនោះឲ្យស្ងប់រងាប់ទៅបានក្នុងកណ្ដាលនៃចំណុំសង្ឃអញ្ចឹងព្រះអង្គទ្រង់សម្ដែងសភាវៈធัวនឹងឯងឲ្យឃើញច្បាស់អំពីការប្រព្រឹត្តទៅនៃពេលធัวហើយនឹងការប្រព្រឹត្តទៅនៃបណ្ឌិតធัวនោះអញ្ចឹងទៅធ្វើឲ្យភិក្ខុបានស្ដាប់យល់សេចក្តីនឹងទៀត ភិក្ខុដែលឆ្លោះតោះតេងគ្នានៅនគរ92ហ្នឹងស្ដាប់ទៅយល់សេចក្តីបានសម្រេចមគ្គផលទៅនឹងនៅនិវត្តចេតពុនហ្នឹងបានសម្រេចមគ្គផលចាប់តាំងពីសោតាបត្តផលឡើងទៅណាចឹងនៅនៅក្នុងពេលហ្នឹងនេះគឺជារឿងល្អណាស់ដែលបានដឹងនៅទុកកំហុសនឹងកណាគុណចាស់ញាតិញោមបងប្អូនសូមជ្រាបចង់រឿងចំណេះដឹងដ៏ពងពោះក្នុងជីវិតរបស់យើងនេះណាគឺនៅត្រង់កន្លែងណា គឺនៅត្រង់ដែលបានដឹងថាខ្លួនឯងមានកំហុសនឹងចាំកំភ្លេចណាទេណានឹងហើយនឹងដឹងម្យ៉ាងទៀតយ៉ាងសំខាន់ថាខ្លួនឯងដែលមានកិលេសព្រោះនៅល្ងងកាលណាបើដឹងយ៉ាងនេះហើយនឹងព្យាយាមកែនៅកំហុសនោះដោយការប្រព្រឹត្តល្អប្រព្រឹត្តត្រឹមត្រូវហើយនឹងព្យាយាមស្វែងយល់សិក្សារៀនសូត្រដើម្បីកម្ចាត់បំនៅសេចក្តីល្ងងនោះ ព្រោះដែលនៅមានកិលេសព្រោះល្ងងនឹងត្រូវតែជ្រាបច្បាស់អញ្ចឹងបើអស់ល្ងងហើយគ្មានកិលេសលោភៈទោសៈមោហៈគ្រឿងសៅមងទេនៅល្ងងបានវាមានកិលេសដូច្នេះដើម្បីកម្ចាត់បងនៅភាពល្ងងល្ងឹតត្រូវតែស្វែងរកពន្លឺប្រទីបគឺបញ្ញាដើម្បីត្រូលបំភ្លឺនៅសេចក្តីពិតកម្ចាត់បងនៅការល្ងងនោះហើយនឹងកម្ចាត់បងនៅទោសកំហុសកុំឲ្យមានការប្រព្រឹត្តតទៅមុខទៀតណាទេណា